ជំរាបសួរប្រិយមិត្តទាំងអស់គ្នាជំរាបសួរទាំងប្រិយមិត្ត YouTube ជំរាបសួរទាំងប្រិយមិត្ត Facebook ចាអរគុណចំពោះការគ្រប់គ្រងអ្នកទាំងអស់គ្នាអឺថ្ងៃនេះយើងមកជួបគ្នាវិញដោយបន្តជជែកគ្នាពីរឿងប្រធានបទពាក់ព័ន្ធទៅនឹងការគ្រប់គ្រងកំហឹងដដែលនៅវីដេអូមុនរបស់ខ្ញុំខ្ញុំបានធ្វើវីដេអូពាក់ព័ន្ធទៅនឹងវិធីសាស្ត្រនៃការគ្រប់គ្រងកំហឹងបើមិនទាន់បានមើលសូមចូលទៅមើលវិញផងហើយនៅក្នុងវីដេអូនោះខ្ញុំទទួលបាននៅសារគ្រប់ត្រច្រើន ហើយនៅសារដែល អឺប្រាប់ខ្ញុំថាវីដេអូនោះពិតជាជួយពួកគាត់ណាមានប្រយោជន៍សម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគាត់ជាដើមអឺខ្ញុំពិតជាសប្បាយមែនតើហើយសូមផ្ដាំផងដែរណាបើសិនជាឃើញថាវីដេអូរបស់ខ្ញុំមានប្រយោជន៍ដល់សូមជួយចែករំលែកដល់អ្នកផ្សេងទៀតផងដើម្បីឲ្យប្រយោជន៍នេះទៅដល់អ្នកផ្សេងទៀតកាន់តែច្រើនមានប្រយោជន៍ទាំងអស់គ្នាណាហើយបើពេញចិត្តសូមឲ្យមេដៃមួយផងកុំភ្លេចណាចាអឺនៅក្នុងថ្ងៃនេះខ្ញុំព្យាយាម ឆ្លើយទៅនឹងសំណួរឆ្លើយទៅនឹងឆ្លើយតបឆ្លើយតបទៅនឹងសាររបស់ប្រិយមិត្តដែលសួរចំចំតែម្ដងថាចោះបើសិនជាស្ថិតនៅក្នុងសង្គមគ្រួសារស្ថិតនៅក្នុងជីវិតគ្រួសារជីវិតគូប្តីប្រពន្ធកូនណាជាឪពុកម្ដាយគេជាមានកូននៅក្នុងបន្ទុកអីចឹងជាដើមហើយស្ថិតនៅក្នុងបរិយាកាសគ្រួសារដែលពោពេញទៅដោយកំហឹងពិបាក ក្នុងការដោះស្រាយពិបាកក្នុងការ និយាយពាក្យពីរោះពិសាជាមួយគ្នាជាដើមតាគិតមិនតាត្រូវធ្វើយ៉ាងម៉េចវិញណាចាអញ្ចឹងអឺខ្ញុំនឹងព្យាយាម ព្យាយាមឆ្លើយតបទៅនឹងសារនេះព្យាយាមផ្ដល់នៅ វិធីសាស្ត្រផ្សេងៗដែលខ្ញុំខ្លួនឯងក៏ធ្លាប់ប្រើហើយនឹងជាវិធីសាស្ត្រដែលអ្នកជំនាញយើងហៅថាអ្នកជំនាញឬមួយក៏អ្នកដែលបានរៀនជ្រៅជ្រះពាក់ព័ន្ធទៅនឹងធម៌ព្រះពុទ្ធបាន លើកឡើងចូលមកបង្ហាញហើយខ្ញុំយល់ថាវាជាវិធីសាស្ត្រដែលល្អហើយខ្ញុំខ្លួនឯងបានប្រាផ្ទាល់ផងដែរអញ្ចឹងខ្ញុំនឹងចែករំលែកជាមួយ អ្នកទាំងអស់គ្នានៅថ្ងៃនេះ ចាអឺខ្ញុំចង់ប្រាប់ថាដើម្បីអាច មានជីវិតគ្រួសារមួយដែលមានសុភមង្គលរស់នៅជួបជុំគ្នាដែលមានសុភមង្គល មនុស្សយើងគឺសំខាន់ដែលយើងត្រូវចេះស្រឡាញ់ខ្លួនឯងត្រូវចេះកាត់បន្ថយការបន្ទោសខ្លួនឯងអញ្ចឹងខ្ញុំសំណូមពរឲ្យអ្នកទាំងអស់គ្នាចូលទៅមើលវីដេអូរបស់ខ្ញុំបើសិនជាមិនទាន់បានមើលពាក់ព័ន្ធទៅនឹងវិធីសាស្ត្រក្នុងការរៀនស្រឡាញ់ខ្លួនឯងហើយនិងវិធីសាស្ត្រកាត់បន្ថយការបន្ទោសការបង្អាក់ខ្លួនឯងផ្ទាល់នឹងផងចា៎វាសំខាន់ក្នុងការដែលយើងត្រូវចេះថែទាំខ្លួនឯងស្រឡាញ់ខ្លួនឯងទើបយើងអាចស្រឡាញ់អ្នកផ្សេងបានអូខេហើយមួយទៀតរៀននៅវិធីសាស្ត្រ ពន្លត់កំហឹងដែលមាននៅក្នុងវីដេអូមុននេះរបស់ខ្ញុំណាកុំភ្លេចចូលទៅមើលវិធីសាស្ត្រពន្លត់កំហឹងនោះផងដើម្បីយើងរៀនពន្លត់កំហឹងចាអញ្ចឹងថ្ងៃនេះណាក្នុងវីដេអូមួយនេះយើងនឹងរៀនទាំងអស់គ្នា ថាតើនៅពេលដែល យើងរស់នៅ ក្នុងជីវិតគ្រួសារមួយតើយើងត្រូវធ្វើយ៉ាងម៉េចដើម្បី ចេះរស់នៅដោយគ្មាន កំហឹងចេះរស់នៅដោយមានក្តីស្រឡាញ់ចេះរស់នៅដោយមានសុភមង្គលរួមគ្នាចា៎ យើងត្រូវដឹងថាការដែល ចាប់ដៃគ្នារៀបការជាមួយគ្នាចុះកិច្ចសន្យាក្នុងការរស់នៅជាមួយគ្នាដល់ចាស់កោងខ្នងណាវាអត់ពិបាកទេប៉ុន្តែអ្វីដែលពិបាកគឺត្រូវធ្វើយ៉ាងម៉េចទើបអាចរស់នៅជាមួយគ្នាដោយមានសុភមង្គលត្រូវធ្វើយ៉ាងម៉េចទើបយើងអាចរស់នៅជាមួយគ្នាដោយសុខសាន្តតែយើងត្រូវធ្វើយ៉ាងម៉េចដើម្បី រីកចម្រើនទៅជាមួយគ្នាបានន័យថានៅពេលដែលយើងរៀបការហើយក៏ដោយដែរក៏យើងអត់តន់អស់ធំដែរគ្រប់គ្នាតាមពិតទៅមនុស្សយើងអត់ចេះអស់ធំទេមែនទេដូចទោះបីជាអាយុដល់ប៉ុណ្ណាក៏ដោយដែរក៏អត់តន់ចេះអស់ធំដែរអញ្ចឹងថាតើយើងធ្វើយ៉ាងម៉េចនៅពេលដែលយើងរស់នៅជាមួយគ្នាយើងអាចធំឡើងជាមួយគ្នាណាអាចរីកចម្រើនធំឡើងជាមួយគ្នាហើយឆ្ពោះទៅរកភាពជោគជ័យជាមួយគ្នាបាននេះទៅជារឿងពិបាកចេះអ្នកខ្លះទៅគាត់មានជីវិតគូ ដោយសារតែគាត់បានស្រឡាញ់គ្នាជ្រើសរើសគ្នាហើយរៀបការជាមួយគ្នាសន្យារស់នៅជាមួយគ្នាប៉ុន្តែទោះជាករណីនេះក៏ដោយដែរមានក្តីស្រឡាញ់មានស្នេហារួចហើយទៅបានរស់នៅជាមួយគ្នាក៏មិនងាយស្រួលដែរក្នុងការដែររក្សាស្នេហានោះតទៅទៀតរក្សាក្តីស្រឡាញ់នោះឲ្យរីកធំធាត់តទៅទៀតបានអ្នកទាំងនេះត្រូវដឹងថាដើម្បីរស់នៅជាមួយគ្នាមានសេចក្តីសុខបានបើមិនជាអ្នកទាំងអស់អ្នកអ្នកអ្នកទាំងអស់គ្នាធ្លាប់ញ៉ែគាត់ កាលពីមុនពេលរៀបការនោះយ៉ាងម៉េចត្រូវតែបន្តញ៉ែតទៅទៀតត្រូវតែបន្តតាមស្រឡាញ់តទៅទៀតបើមិនអញ្ចឹងទេស្នេហារបស់យើងវាអត់រីកធំធាត់តទៅទៀតទេធ្លាប់ថែតមគ្នាបែបណាមុនពេលរៀបការរហូតដល់អ្នក នោះមាន ចិត្តទុនជាមួយយើងស្រឡាញ់យើងហើយយើងនឹងស្រឡាញ់ទុនព្រុនជាមួយគាត់ដែរតែយើងបានធ្វើយ៉ាងណាមុនពេលរៀបការត្រូវតែបន្តធ្វើយ៉ាងនោះបន្តទៀតវាសំខាន់ក្នុងការចិញ្ចឹមក្តីស្នេហ៍ចិញ្ចឹមក្តីស្រឡាញ់ដើម្បីនៅជាមួយគ្នាដោយមានសុភមង្គលអូខេ អ្នកខ្លះផ្សេងទៀតគាត់មានជីវិតគូដោយមិនបានជ្រើសរើសទេណា គាត់មិនបានជ្រើសរើសគ្នាមិនបានស្រឡាញ់គ្នាប៉ុន្តែត្រូវចាស់ទុំរៀបចំទុកដាក់គាត់មើលទៅក៏សមរម្យដែរក៏រៀបការរស់នៅជាមួយគ្នា ក្នុងករណីនេះបើបានជារៀបការជាមួយគ្នាហើយតាមញ៉ែគ្នាទៅណាខ្ញុំសុំសុំថាតាមញ៉ែគ្នាទៅបើមិនទាន់បានស្រឡាញ់គ្នាពីមុនមកទេអញ្ចឹងចាប់ពីពេលហ្នឹងគឺតាមស្រឡាញ់តាមញ៉ែទិញផ្កាញ៉ែប្រពន្ធណាទិញផ្កាញ៉ែប្តីដើម្បីបង្កើតនៅបរិយាកាសក្តីស្រឡាញ់បរិយាកាសស្នេហានៅក្នុងជីវិតគូរបស់អ្នក វាអត់ងាយស្រួលទេព្រោះថា បើគេស្រឡាញ់គ្នាគេការជាមួយ គ្នាទៅវារៀងងាយស្រួលបន្តិចប៉ុន្តែបើអ្នកដែលអត់ដែលស្គាល់គ្នាអ្នកដែលអត់ដែលមានអនុស្សាវរីយ៍រួមគ្នាមករៀបការរួមគ្នាការស្រឡាញ់វាអាចកើតឡើងបន្តិចម្ដងបន្តិចម្ដងឬក៏មិនកើតឡើងតែម្ដងអូខេចា៎ហើយចំណុចមួយដែលខ្ញុំចង់រំលឹកអ្នកទាំងអស់គ្នាគឺថាកត្តាចម្បងដែលធ្វើឲ្យមានការបែកគ្នានៅក្នុងជីវិតគ្រួសារធ្វើឲ្យមានការលែងលះ អឺនៅក្នុងជីវិតគ្រួសារគឺជា កំហឹងកំហឹងជាកត្តាចម្បងដែលនាំឲ្យមនុស្សលែងអាចរស់នៅជាមួយគ្នាកើតអ្នកខ្លះគាត់អាចលែងលះគ្នាចែកផ្លូវគ្នាដើម្បីទៅរកសេចក្តីសុខរៀងខ្លួនប៉ុន្តែអ្នកខ្លះគឺគ្មានលទ្ធភាពក្នុងការ ចែកផ្លូវគ្នាដោយសារតែគាត់ជាប់ចំណង5ប្រការរកផ្លូវចេញមិនឃើញមិនចេះស្រាយនៅចំណងទាំងអស់នោះអញ្ចឹងទ្រាំរស់នៅជាមួយគ្នា បង្កទុកណាបង្កកំហឹងបង្កភ្លើងឲ្យគ្នាទៅវិញទៅមកចម្លងនៅបញ្ហាផ្លូវចិត្តឲ្យគ្នាទៅវិញទៅមកចម្លងនៅជំងឺផ្លូវចិត្តឲ្យគ្នាទៅវិញទៅមកដែលពាក្យខ្មែរយើងជាច្រើនហៅថាយកកម្មគ្នា ទៅយកកម្មគ្នាមិនចេះចប់ហ្នឹងឯងដែលយើងហៅនិយាយងាយស្រួលយើងហៅគូកម្មគូកម្មនៅវានៅតែរកម្មរកោះមិនត្រូវគ្នាសោះអញ្ចឹងបើសិនជា មិនទាន់មាន កំហឹងនៅឡើយក៏រៀនជាមួយវីដេអូនេះដើម្បីធ្វើយ៉ាងម៉េចកុំឲ្យមាន កំហឹងហ្នឹងវាតាំងទីនៅនៅនឹងបានចា៎ហើយបើសិនជាមានកំហឹងតាំងទីនៅក្នុងជីវិតគ្រួសារយើងហើយយើងក៏រៀនជាមួយគ្នាជាមួយវីដេអូនេះដើម្បីធ្វើយ៉ាងណា ពន្លត់ភ្លើងកំហឹងនោះកុំឲ្យវាឆេះតទៅទៀតហើយយើងដោះស្រាយកំហឹងនោះបន្តិចម្ដងបន្តិចម្ដងនៅក្នុងជីវិតគូរបស់យើងអញ្ចឹងអ្នកនរគ្នាប្រហែលជាបានមើលឃើញវីដេអូខ្ញុំមុនណៃថាធ្វើយ៉ាងណាទើបពន្លត់ភ្លើងកំហឹងបានខ្ញុំសូមឲ្យអ្នកនរគ្នារៀននៅក្នុងវីដេអូនោះដើម្បីពន្លត់ភ្លើងកំហឹងផ្ទាល់ខ្លួនរបស់អ្នកទាំងអស់គ្នាអូខេដែលមាននៅក្នុងខ្លួនរបស់យើងនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយថាធ្វើយ៉ាងម៉េចដើម្បីដោះស្រាយកំហឹងនៅក្នុងជីវិតគ្រួសារ ទាំងជីវិតជាប្តីប្រពន្ធហើយនិងជីវិតក្នុងនាមជាឪពុកម្ដាយជាមួយកូនចាទី1គឺរៀនពន្លត់ភ្លើងកំហឹងជាបន្តវិធីសាស្ត្រនេះគឺមាននៅក្នុងវីដេអូមុនរបស់ខ្ញុំហើយតែធ្វើការប្រើប្រាស់នៅ ប្រើប្រាស់នៅការដកដង្ហើម ដើម្បីពន្លត់ភ្លើងកំហឹងរបស់ខ្លួនខឹងចោះប៉ុន្តែកុំឲ្យឆេះ ណាអ្នកកណ្ដាលប្រហែលជាចាំបានដែរបើសិនជាបានមើលវីដេអូមុនហើយអូខេអញ្ចឹងប្រើប្រាស់វិធីសាស្ត្រដកដង្ហើមយើងត្រូវយកពេល ត្រឹមតែ5ទៅ10នាទីទេដើម្បីពន្លត់ភ្លើងកំហឹងនៅពេលដែលយើងខឹងពេលដែលខឹងភ្លាមខ្ញុំសន្នំពរអ្នកទាំងអស់គ្នាកុំតន់បញ្ចេញកុំតន់ជជែកនៅកំហឹងនោះ ខ្ញុំសុំណាបើសិនជាអ្នកនរគ្នាចិត្តតិចហើយអាចតិចបានតិចចោះប៉ុន្តែបើសិនជាចិត្តក្តៅដូចភ្លើងដោយសារតែកំហឹងនោះខ្ញុំសុំណាកុំតន់ជជែកកុំតន់បកស្រាយកុំតន់វែកញែកកុំតន់ដោះស្រាយកំហឹងនោះខ្ញុំអត់សុំច្រើនទេខ្ញុំសុំតែ5ទៅ10នាទីឯងណាឲ្យខ្ញុំបាន តែ5ទៅ10នាទីឯង5ទៅ10នាទីនេះយកពេលទៅដកដង្ហើមដើម្បីពន្លត់ភ្លើងកំហឹង 5ទៅ10នាទីអ្នកនរគ្នាត្រូវដឹងថាចំណាយពេល5ទៅ10នាទីដើម្បីប្លុតភ្លើងកំហឹងដើម្បីបាននៅសុភមង្គលនៃគ្រួសារត្រឡប់មកវិញគឺវាស័ក្តិសមនឹងធ្វើខ្លាំងណាស់អញ្ចឹងថាតើយើងយក5ទៅ10នាទីនេះដើម្បីប្លុតភ្លើងកំហឹងបែបណាគឺយើងអាចយកពេលនេះទៅរកកន្លែងស្ងាត់ស្ងៀមឬមួយក៏យើងដើរ ណាតាមជំរើសតាមជំរើសរបស់អ្នកនរគ្នាតើពេញចិត្តថាធ្វើមួយណាបានល្អយកពេលនេះដើរដើរមួយមួយមួយមួយហើយដកដង្ហើមវែងវែងឬមួយក៏យកពេលហ្នឹងទៅអង្គុយនៅកន្លែងណាដែលស្ងាត់ហើយប្រើដង្ហើមវែងវែងនោះនៅក្នុងការដកដង្ហើមនេះគឺដូចគ្នានៅក្នុងវីដេអូមុនរបស់ខ្ញុំដែលខ្ញុំបានបង្ហាញគឺដកដង្ហើមដោយចង្វាក់ស្រូបខ្យល់ចូលតាមច្រមុះ4វិនាទីចា stop បានន័យថាអឺទប់ដង្ហើម2វិនាទី ហើយបញ្ចេញខ្យល់មកវិញ តាមមាត់8វិនាទីបើសិនជារយៈពេលវិនាទីនេះវាវែងពេកសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចស្រូបដង្ហើមចូល2វិនាទីណាទប់ដង្ហើម1វិនាទី ហើយបញ្ចេញដង្ហើមមកវិញតាមមាត់ហ្នឹង4វិនាទីណាអ្នកទាំងអស់គ្នារៀនធ្វើបែបនេះដកដង្ហើមឲ្យវែងវែងពេលដែលអ្នកទាំងអស់គ្នាដកដង្ហើមឲ្យវែងវែង អ្នកទាំងអស់គ្នាត្រូវផ្ដោតទៅលើដំណើរដង្ហើមរបស់ខ្លួនឯងដកដង្ហើមចូល ផ្លុំដង្ហើមចេញណាដកដង្ហើមចូល ផ្លុំដង្ហើមចេញអញ្ចឹងអ្នកទាំងអស់គ្នាតាមដំណើរដង្ហើមរបស់ខ្លួនឯងរួចហើយសួរខ្លួនឯងណាសួរខ្លួនឯងសំណួរទី1សួរខ្លួនឯងថាតើអារម្មណ៍ដែលខ្លួនឯងកំពុងមាននេះជាអារម្មណ៍អីអូខេជាអារម្មណ៍ខឹង ជាអារម្មណ៍ភ័យជាអារម្មណ៍ព្រួយ ជាអារម្មណ៍ដែលអឺបារម្ភពីអ្នកណាម្នាក់ដោយសារតែខឹងខឹងនឹងខឹងដោយសារអីខឹងដោយសារបារម្ភទេអញ្ចឹងកំណត់អារម្មណ៍របស់ខ្លួនឯងច្បាស់លាស់នៅពេលដែលទទួលដឹងអារម្មណ៍នឹងហើយដោតបោតដង្ហើមវិញដកដង្ហើមឲ្យវែងវែងហើយទទួលយកអារម្មណ៍របស់ខ្លួនឯងឲ្យ ដឹងថាខ្លួនឯងខឹងដោយសារតែព្រួយ ខឹងដោយសារតែបារម្ភណាខឹងដោយសារតែភ័យអូខេអញ្ចឹង ដកដង្ហើមដើម្បីទទួលយកអារម្មណ៍របស់ខ្លួនឲ្យដឹងថាខ្លួនឯងហ្នឹងមានអារម្មណ៍បែបហ្នឹងបន្ទាប់មកទៀតសួរខ្លួនឯងថាតើអារម្មណ៍នោះនៅកន្លែងណាវាអាចតឹងនៅក្នុងទ្រូងវាអាចណែននៅក្នុងកវាអាចក្តៅពេញដើមទ្រូងទាំងអស់ភាយភាយកម្ដៅភាយភាយភាយភាយនៅក្នុងដើមទ្រូងឬមួយក៏វាអាចក្តៅនៅក្នុងដៃក្តៅនៅក្នុងជើង ចង់ដាល់ចង់ធាក់ចង់ទាត់ចា រកអារម្មណ៍នោះឲ្យឃើញរកទីតាំងនៃអារម្មណ៍នោះនៅលើរាងកាយរបស់យើង នៅពេលយើងរកឃើញហើយយើងត្រឡប់មកដង្ហើមរបស់យើងវិញដកដង្ហើមចាដកដង្ហើមឲ្យវែងវែងបែបនេះ រួចហើយទទួលដឹងនៅអារម្មណ៍របស់ខ្លួនថាអូខេខ្ញុំក្តៅនៅក្នុងខ្លួនទាំងហើមមកខ្ញុំដកចូលខ្ញុំផ្លុំខ្យល់ចេញខ្ញុំដឹងថាខ្ញុំណែននៅក្នុងកទាំងហើមមកខ្ញុំ ដកខ្យល់ចូលផ្លុំខ្យល់ចេញខ្ញុំដឹងថា ក្តៅនៅដៃនៅជើងរបស់ខ្ញុំណាអញ្ចឹងខ្ញុំទទួលដឹង ខ្ញុំទទួលដឹងថាអារម្មណ៍ទាំងអស់នេះកំពុងតែនៅក្នុងខ្លួនខ្ញុំសំខាន់ណាស់អ្នកទាំងអស់គ្នាប្រហែលជាស្ដាប់ហើយតាម៉ាលីននិយាយអីឈួតឈួតចឹងណាចាំបាច់ទទួលដឹងឯងវានៅនឹងឯហ្នឹងបើមិនជាយើងអត់ប្រាប់ពួកក្បាលយើងឲ្យទទួលដឹងពិតប្រាកដទេគឺក្តៅកាហាយនោះវាចេះតែជ្រួលច្បល់ពេញក្នុងខ្លួនយើងយើងអត់ដឹងច្បាស់ថាវានៅកន្លែងណាពិតប្រាកដទេអញ្ចឹងយើងត្រូវទទួលដឹងអារម្មណ៍របស់យើងដែលមាននោះសំណួរបន្ទាប់ទៀតត្រូវសួរថាតើខ្ញុំខឹងអ្នកណា តើអ្នកណា ទៅជាដៃគូកំហឹងរបស់ខ្ញុំខ្ញុំខឹងកូនប្រុសខ្ញុំដើរលេងយប់ខ្ញុំខឹងប្រពន្ធខ្ញុំធ្វើម្ហូបមិនទាន់ឲ្យខ្ញុំញ៉ាំខ្ញុំខឹងប្តីខ្ញុំមួយថ្ងៃមួយថ្ងៃសម្ដីអាក្រក់មិនចេះនិយាយល្អថ្នាក់ត្រង់ប្រពន្ធខ្ញុំខឹងម្ដាយក្មេកខ្ញុំណាកាន់ជើងកូនប្រុសគាត់ណាមិនស្រឡាញ់កូនប្រសាខឹងអ្នកណាគេអូខេរកអ្នកនោះឲ្យឃើញអញ្ចឹងនៅពេលដែលយើងរក អ្នកនោះហើយយើងប្រាប់ខ្លួនថាអូខេ ភ្លើងដែលខ្ញុំមានអារម្មណ៍ដែលកំពុងតែមានពេលហ្នឹងគឺខ្ញុំខឹងអ្នកហ្នឹងខ្ញុំទទួលដឹងថាខ្ញុំខឹងអ្នកនោះណាសំខាន់ណាស់ដែលទទួលយកអារម្មណ៍របស់ខ្លួនឯងឲ្យដឹង ថាខ្លួនឯងខឹងអ្នកណាគេណាយើងដកតាហាមកវែងវែងទទួលយកអារម្មណ៍នោះដើម្បីឲ្យដឹងថាខ្លួនឯងខឹងអ្នកណាគេនៅពេលដែលយើង ដឹងថាអារម្មណ៍នោះវានៅកន្លែងណាយើងខឹងអ្នកណាគេរួចហើយ យើងត្រូវចេះបលែងចោលអូខេ ណាយើងដើរអាលាស់ដៃណាអាលាស់ដៃអាលាស់ជើងយើងឬមួយក៏យើងអង្គុយមួយកន្លែងហ្នឹងណាយើងអង្គុយមួយកន្លែងហ្នឹងយើងប្រាប់ខ្លួនឯងថាខ្ញុំប្រឡែងចោលតាមដង្ហើមរបស់ខ្ញុំខ្ញុំប្រឡែងចោលទាំងអស់ ខ្ញុំប្រឡែងចោលនូវភាពតានតឹងខ្ញុំបំភាយចោលនៅភ្លើងកំហឹងដែលមានក្នុងទ្រូងរបស់ខ្ញុំនោះចេញទៅក្រៅខ្ញុំប្រឡែងចោលនៅអារម្មណ៍ខឹងទាំងអស់ខ្ញុំប្រឡែងចោលខ្ញុំលែងចាប់ទុកអីទាំងអស់ខ្ញុំលែងប្រឹងគិតណាប្រឹងខាត់ប្រឹងស្តុកនៅកំហឹងរបស់ខ្ញុំឲ្យខ្ញុំប្រឡែងចោលទាំងអស់អញ្ចឹង អ្នកនរនេះអាចធ្វើការដកដង្ហើមវែងវែងឯនេះ4 5ដង្ហើមបន្ថែមទៀតដើម្បីប្រាប់ខ្លួនឯងថាប្រឡែងចោល អញ្ចឹងបើសិនជាយើងស្ងប់អារម្មណ៍ហើយត្រឹម5ទៅ10នាទីនេះយើងអាចស្ងប់អារម្មណ៍ហើយណាយើងអាចទៅនិយាយឬមួយក៏ទៅដោះស្រាយកំហឹងរបស់យើងនោះបាននេះ គឺជាចំណុចទី1ពន្លត់ភ្លើង កំហឹងមុននឹងទៅចរចា មុននឹងទៅដោះស្រាយអឺខ្ញុំនៅមានចេញវីដេអូខ្លីមួយទុកសម្រាប់អ្នកទាំងអស់គ្នា download ដើម្បីរៀនសមាធិ ក្នុងការពន្លត់ភ្លើងកំហឹងនេះប៉ុន្តែចាំបន្ទាប់ពីវីដេអូនេះសិនណាឥឡូវមានវីដេអូវែងនេះសិនខ្ញុំនឹងចេញຂ្នាតខ្លីមួយទៀតដែលមានតែវគ្គសមាធិសមាធិຂ្នាតខ្លីហ្នឹងដើម្បីពន្លត់ភ្លើងកំហឹងហ្នឹងដែលអ្នកនរគ្នាអាច download នៅក្នុងទូរស័ព្ទហើយអាចស្ដាប់ហើយអាចសមាធិជាមួយនឹងសំឡេងសំឡេងរបស់ខ្ញុំបានបើសិនជាចូលចិត្តណាចាអញ្ចឹងចាំ download វីដេអូនោះទាំងអស់គ្នា ចំណុចទី2គឺយើង ចាប់ផ្ដើមធ្វើទំនាក់ទំនង ប្រស្រ័យតកតងគ្នាជាមួយនឹងដៃគូកំហឹងរបស់យើងអត់តន់ដោះស្រាយកំហឹងទេណា កុំតមិនមែនដោះស្រាយកំហឹងឯនៅក្នុងចំណុចទី2នេះគឺយើងធ្វើការទំនាក់ទំនងប្រស័យតាក់ទងទៅដៃគូកំហឹងរបស់យើងដោយគ្មានហិង្សា ចំណុចនេះយើងអាចជ្រើសរើសដោយសរសេរឬក៏និយាយបើសិនជាអ្នកនរអគ្នាមិនទាន់អាចនិយាយកើតដោយសារតែខឹងដោយសារតែអីនៅមិនទាន់ដោះស្រាយភ្លើងកំហឹងរបស់ខ្លួនឯងបានអ្នកនរគ្នាអាចជ្រើសរើសការសរសេរសរសេរសម្បត្តិហើយយកទៅឲ្យដៃគូកំហឹងរបស់យើងដៃគូកំហឹងមកនៃឋានៈដែលយើងខឹងហ្នឹងណាចាអញ្ចឹងយកទៅឲ្យគាត់ជាសម្បត្តិបើសិនជាអាចនិយាយបាន គឺនិយាយ ការទំនាក់ទំនងនេះតើយើងនឹងប្រាប់គាត់ពីអីយើងប្រាប់គាត់ថាខ្ញុំខឹងខ្ញុំឈឺខ្ញុំខឹងខ្ញុំសោយសោកខ្ញុំខឹងខ្ញុំកើតទុក្ខខ្ញុំពិបាកខ្លាំងណាស់ដោយសារតែកំហឹងនេះអូខេហើយប្រាប់គាត់វិញថាប៉ុន្តែខ្ញុំកំពុងតែរៀនហើយខ្ញុំរៀនពន្លត់ភ្លើងកំហឹងរបស់ខ្ញុំ ខ្ញុំរៀនមិនទៅជជែកជាមួយអ្នកមិនទៅដោះស្រាយជាមួយអ្នកដោយភ្លើងកំពុង តែឆាបឆេះទេខ្ញុំរៀនដោយមិនបណ្ដោយឲ្យខ្លួនឯងស្រែកទ្រហោយំដោយសារតែកំហឹងនោះទៅ ទៅទៅទៅជះកំហឹងនោះជាមួយអ្នកទេខ្ញុំរៀនពន្លត់ភ្លើងកំហឹងខ្ញុំរៀនទប់អារម្មណ៍របស់ខ្ញុំ ស្គាល់អារម្មណ៍របស់ខ្ញុំរួចហើយ ពេលដែលខ្ញុំពន្លត់ភ្លើងកំហឹងនោះបានខ្ញុំនឹង ទៅនិយាយជាមួយអ្នកជជែកជាមួយអ្នកដើម្បីដោះស្រាយកំហឹងនោះ ហើយខ្ញុំរៀនក្នុងការ ទៅជជែកជាមួយអ្នកដោយជ្រើសរើសបរិយាកាសមួយសមស្របបំផុតអូខេតែបរិយាកាសសមស្របបំផុតមានន័យថាម៉េចបរិយាកាសសមស្របបំផុតវាមានលក្ខណៈច្រើនឧទាហរណ៍អ្នកខ្លះក៏ចូលចិត្តបណ្ដៅកូនឬក៏និយាយរឿងពិបាកក្នុងពេលបាយ នេះមិនមែនជាបរិយាកាសសមស្របទេពេលបាយគឺជាពេលដែលយើងកំពុងតែក្រេបជញ្ជក់យករសជាតិអាហារនៅពេលដែលយើងយករឿងពិបាកយករឿងសោយសោកយកមកដាក់នៅលើ តុបាយអាហារនោះវាអស់រសជាតិអូខេពេលវេលាសមស្របមិនមែនពេលវេលាកំពុងតែមើលទូរទស្សន៍ជាមួយគ្នាទេណាឃើញទូទាស់ផងណារឿងកំពុងតែតាមដានផងប៉ាស្ដីឲ្យម៉ាក់ជេណា ឬមួយក៏ប្រពន្ធកំពុងតាមដានរឿងភាគថៃប្តីមិនពេញចិត្តណានិយាយជាមួយប្រពន្ធអត់ន័យទេ គឺបាន ត្រឹមតែបង្កបរិយាកាសអាប់អួររឿងក៏មើលឡើងចូល អ្នកដែលនិយាយហ្នឹងក៏ស្រាប់មិនចូលដែរណាអញ្ចឹងការមើលទូទាស់ក៏មិនមែនជាពេលវេលាសមស្របដែរពេលវេលាមិនសមស្របមួយទៀតដូចជា នៅ ចំពោះមុខអ្នកផ្សេងខឹងកូនបងជេរកូនបង នៅមុខកូនប្អូនតិចច្រើនកូនបងវាតូចចិត្តរឿងអី វាជាបងជេរវានៅមុខប្អូននាំឲ្យប្អូនបានចិត្តណាឬខឹងកូនប្អូនជេរមុខកូនបងណាកូនប្អូនវាថាអានតវាតូចជេរវារហូតស្ដីឲ្យវារហូតនៅមុខបង បង វាធ្វើបាបវាថែមទៀតឧទាហរណ៍ណាអញ្ចឹងនេះក៏មិនជាបរិយាកាសសមស្របដែរឧទាហរណ៍ស្ដីឲ្យប្រពន្ធនៅនឹងមុខគេនៅនឹងមុខម្ដាយក្មេកនៅនឹងមុខម្ដាយប្រពន្ធឬក៏នៅនឹងមុខកូនឬក៏ស្ដីឲ្យប្តីនៅមុខកូនសុទ្ធតែជាបរិយាកាសមិនសមស្រប អញ្ចឹងសរុបមកវិញបរិយាកាសដែលសមស្របជាបរិយាកាសដែលស្ងប់ស្ងាត់ខ្ញុំនឹងជ្រើសរើសបរិយាកាសដែលស្ងប់ស្ងាត់មាន តែខ្ញុំហើយនឹងអ្នកហើយយើងនឹងដោះស្រាយកំហឹងនោះជាមួយគ្នាអូខេអញ្ចឹងអ្នកទាំងអស់គ្នាសូមធ្វើការប្រស្រ័យតាក់ទងនេះផ្ដល់ព័ត៌មាននេះឲ្យទៅដល់ដៃគូកំហឹងរបស់អ្នកទាំងអស់គ្នាមិនត្រូវធ្វើការប្រស័យតាក់ទងគ្នាដោយហិង្សាឯង ត្រូវធ្វើការប្រស្រ័យតាក់ទងគ្នាដោយអហិង្សាផ្ដល់ព័ត៌មានប្រាប់ម្នាក់ទៀតថា អ្វីទៅដែលយើង កំពុងតែជួបប្រទះខ្ញុំខឹងខ្ញុំកាត់ទុក ខ្ញុំខឹងខ្ញុំសោយសោកតែខ្ញុំកំពុងតែរៀនពន្លត់ភ្លើងកំហឹងទាំងអស់នោះហើយហើយខ្ញុំនឹងរឹងមាំក្នុងការដោះស្រាយនៅចំនួនទាំងអស់នោះជាមួយអ្នកចំណុចទី3ចំណុចទី3នេះគឺជាចំណុចដែលពិបាកបំផុត គឺជាចំណុចដែលមិនងាយធ្វើបាន ទីចំណុចទី3នេះគឺសុំជំនួយសុំជំនួយ ពីដៃគូកំហឹងរបស់យើងអ្នកទាំងអស់គ្នាប្រហែលជាគិតថាម៉ាលីនិយាយដូចឈួតចឹងកំពុងតែខឹងអ្នកហ្នឹងហើយឲ្យតែសុំជំនួយពីអ្នកហ្នឹងមិនបើអ្នកហ្នឹងធ្វើឲ្យយើងខឹងមានន័យថាអ្នកហ្នឹងមិនអាចជួយយើងបានទេមែនទេនេះគឺជារឿងយល់ច្រឡំយើងយល់ច្រឡំទាំងស្រុង ដៃគូកំហឹងរបស់យើង នោះហើយគឺជាអ្នកដែលអាចជួយយើង បាន ក្នុងការពន្លត់កំហឹងនោះ ក្នុងការជជែកដោះស្រាយនៅកំហឹងនោះក្នុងការរួមដៃគ្នា ដើម្បីរំលត់កំហឹងនោះទាំងអស់គ្នាអ្នកទាំងអស់គ្នាធ្លាប់ឮពាក្យអីថាផ្ទះដៃមួយខាងអត់ឮទេមែនទេឃើញទេផ្ទះដៃមួយខាងអត់ឮទេតផ្ទះដៃសងខាងទៅឮអូខេអញ្ចឹងសុំជំនួយណាជារឿងដែលពិបាកធ្វើបំផុត ប៉ុន្តែត្រូវតែធ្វើនេះគឺជាពាក្យព្រានប្រដៅរបស់ព្រះពុទ្ធរកជំនួយ ពីអ្នកដែល បង្កទុកឲ្យយើងព្រមមានតែអ្នកនោះទេ ដែលឈប់បង្កទុកឲ្យយើងបាន រកជំនួយពីអ្នកដែលនាំឲ្យយើងខឹងព្រោះមានតែ អ្នកនោះទេដែលនាំឲ្យយើងបាត់ខឹងបានអូខេម៉ាលីននិយាយដូចលោកទេទៀតអីមានសាមានសាមិត្តភ័ក្ដិថា ស្ដាប់ហើយនិយាយយូរយូរទៅដូចស្ដាប់លោកទេច្រើនមែនតានសានេះចាចាអញ្ចឹងម៉ាលីននិយាយដូចលោកទេទេព្រោះម៉ាលីនរៀនពីធម៌ម៉ាលីនរៀនពី អ្នកចិត្តសាស្ត្ររៀនពីអ្នកដែលផ្ដល់ប្រឹក្សាយោបល់ច្រើនមែនតានអញ្ចឹងមានមានពីគ្រប់មានធនធានពីគ្រប់ច្រកលហកហ្មងចា ចឹងចេះបកត្រឡប់មកវីដេអូយើងវិញណាគឺរៀនសុំជំនួយពីអ្នកដែលយើងខឹងអ្នកនោះគឺជាដៃគូដ៏ល្អបំផុតដើម្បីយើងឈប់ខឹងតទៅទៀតវាជារឿងពិបាកវាជារឿងដែលពិបាកបំផុតឲ្យទៅសុំជំនួយពីអ្នកដែលយើងកំពុងតែខឹងប៉ុន្តែខ្ញុំសុំសំណូមពរខ្ញុំសំណូមពរណាត្រូវតែធ្វើ ត្រូវតែសុំជំនួយពីអ្នកដែលយើងខឹង អូខេតើការសុំជំនួយនោះយើងនិយាយថាម៉េចចំណុចទី2មិញយើងបានប្រាប់ប្រួចហើយទៅដៃគូកំហឹងរបស់យើង ថាយើងស្ថិតនៅក្នុងស្ថានភាព បែបណាយើងកំពុងតែរៀនធ្វើអ្វីអញ្ចឹងចំណុចទី3នេះគឺយើងប្រាប់គាត់ថាខ្ញុំត្រូវការជំនួយពីអ្នកដើម្បីឲ្យខ្ញុំអាចរំលត់ភ្លើងកំហឹងនេះបានហើយ អ្នកជួយខ្ញុំក្នុងការរំលត់ពន្លត់ភ្លើងកំហឹងនេះទាំងក្នុងខ្លួនអ្នកទាំងក្នុងខ្លួនខ្ញុំ តាល់តែយើងអាចរួមដៃគ្នាទៅកំហឹងនេះវាអាចរលត់ទៅបានបើមិនអញ្ចឹងទេកំហឹងនេះវានៅតែកើតមានដដែលដដែលដដែលដដែលអញ្ចឹងណាមកពីវាមានអាហ្នឹងបានវានៅតែមានអញ្ចឹងរហូតអូខេអញ្ចឹងត្រូវតែបញ្ចប់វាខ្ញុំត្រូវការជំនួយពីអ្នកដើម្បីយើងរួមដៃគ្នាពន្លត់ភ្លើងកំហឹងនេះទាំងអស់គ្នា មានការប្រស្រ័យតាក់តងមួយដែលគ្មានហិង្សារវាងយើងទាំងពីរនាក់បើសិនជាក្នុងនាមជាប៉ា ខឹងកូនយើងក៏ត្រូវតែនិយាយពាក្យនេះទៅកាន់កូនដែរកូនសម្លាញ់ប៉ាត្រូវការជំនួយពីកូន ជំនួយ ដើម្បីយើង ពន្លត់ភ្លើងកំហឹងរវាងយើងទាំងពីរនាក់ឲ្យបានអូខេមិនមែនទៅដល់ប្រាប់កូន ថាឈប់ធ្វើឲ្យប៉ាខឹងទៀតទេណាមែនទេមែនទៅដល់ប្រាប់កូនថាឈប់ធ្វើឲ្យប៉ាខឹងឈប់ធ្វើឲ្យម៉ាក់ខឹង no អ្នកទាំងអស់គ្នាត្រូវតែមានពេលក្នុងការអង្គុយចុះជាមួយគ្នានៅពេលដែលភ្លើងកំឡុងកំហឹងរលត់ហើយណាអង្គុយចុះជាមួយគ្នាអាចជជែកគ្នាបានមូលហេតុអីទៅកំហឹងនោះកើតឡើងអូខេនេះគឺជារឿងដែលអ្នកទាំងអស់គ្នាធ្វើជាមួយគ្នាពេលដែលភ្លើងកំហឹងរលត់ណាប៉ុន្តែនៅក្នុងចំណុចទី3នេះគឺប្រាប់ប្រាប់ដៃគូកំហឹងរបស់យើងថាខ្ញុំត្រូវការជំនួយកូនសម្លាញ់ប៉ាត្រូវការជំនួយពីកូនដើម្បីពន្លត់ភ្លើងកំហឹងនេះទាំងអស់គ្នា ណាប៉ាកំពុងតែរៀនហើយក្នុងការប្រលត់ភ្លើងកំហឹងបើកូនធ្វើបានប៉ាសុំឲ្យកូនរៀនប្រលត់ភ្លើងកំហឹងដូចប៉ាដែរធ្វើបានទេពិបាកណាពិបាកបន្តិចប៉ុន្តែព្យាយាមនឹងធ្វើបានបើសិនក្នុងនាមជាកូន យើងក៏អាចនិយាយទៅកាន់ប៉ាដែរណាបើសិនជាយើងបាក់កំពុងតែរៀននៅការប្រលត់ភ្លើងកំហឹងនេះយើងអាចនិយាយទៅកាន់ប៉ាម៉ាក់យើងបានដូចគ្នាម៉ាក់ណា កូនកំពុងតែរៀនពន្លត់ភ្លើងកំហឹងហើយកូនឈឺកូនសោកសៅនៅពេលដែលកូនខឹងតែកូនកំពុងតែរៀនដើម្បី ពន្លត់ភាពសោកសៅពន្លត់ភ្លើង កំហឹងរបស់កូនកូនក៏សុំឲ្យម៉ាក់ធ្វើដូចគ្នាបានទេណាឈប់ប្រើកំហឹងជាមួយគ្នាទៀតឈប់ប្រើប្រស័យការប្រស័យតាក់ទងគ្នាដោយហិង្សាតទៅទៀតយើងនឹងរួមគ្នាដើម្បីដោះស្រាយកំហឹងនោះដោយអហិង្សាទាំងអស់គ្នាចា ការសុំជំនួយបន្ទាប់ទៀតគឺសុំការគោរពគ្នាណាសុំការគោរពគ្នា កូនគោរពប៉ាគឺជាប៉ាកូនគោរពម៉ាក់គឺជាម៉ាក់ម៉ាក់ក៏ត្រូវគោរពកូនក្នុងនាមជាកូនដែរប្តីគោរពប្រពន្ធប្រពន្ធគោរពប្តីគោរពគ្នាត្រង់នេះមានន័យថាម៉េចគោរពវត្តមានគ្នា កូនក៏មានសិទ្ធិមានវត្តមាន កូនក៏មានសិទ្ធិមានជីវិតមួយណាដែលជារបស់គេ ប្រពន្ធក៏មានសិទ្ធិមាន វត្តមាននៅទីនេះហើយក៏មានសិទ្ធិមានជីវិតមួយដែលជារបស់ប្រពន្ធប្តីក៏មានសិទ្ធិមានវត្តមាននៅទីនេះហើយមានជីវិតមួយជារបស់ប្តីអូខេរក្សាវត្តមាននេះរក្សា space យើងប្រើពាក្យមិនថា space រក្សានៅបរិស្ថានជីវិតរបស់ខ្លួនម្នាក់ម្នាក់ម្នាក់ម្នាក់ហ្នឹងក៏រូបគ្នាទៅវិញទៅមកកុំ ជន់គេហៅគេកុំកុំជន់ឆ្លីព្រំដែនជីវិតរបស់គ្នាណានេះគឺជារឿងសំខាន់ហើយអ្នកទាំងអស់គ្នាធ្វើម្នាក់ឯងអត់កើតទេអ្នកទាំងអស់គ្នាត្រូវការជំនួយពីដៃគូកំហឹងរបស់អ្នកទាំងអស់គ្នាដើម្បីកុំឲ្យគេហ្នឹងជន់ឈ្លីព្រំដែនជីវិតរបស់យើងហើយយើងក៏ត្រូវតែសន្យាថាមិនជន់ឈ្លីព្រំដែនជីវិតរបស់គេដែរកន្លែងហ្នឹងឯងដែលយើង ត្រូវការជំនួយ គ្នាពីគ្នាទៅវិញទៅមកដើម្បីដោះស្រាយកំហឹងនេះបានទាំងអស់គ្នាការសុំជំនួយចំណុចបញ្ចប់ គឺសូមជំនួយឲ្យម្នាក់ទៀតជួយរំលឹកយើងផងហើយយើងក៏សន្យា ថានឹងជួយរំលឹកគាត់ដែរណាប្រសិនបើពេលមាន កំហឹងកើតឡើងយើងបញ្ចេញដោយភ្លើងកំហឹងទៅយើងជួយសូមឲ្យម្នាក់ទៀតជួយ រំលឹកយើងផងណាថាណែអ្នកឯងកំពុងតែបញ្ចេញភ្លើងកំហឹងហើយទៅប្រលុតសិនទៅអូខេហើយយើងខ្លួនឯងក៏ចឹងដែរសន្យាថាបើសិនជាដៃគូកំហឹងរបស់យើងនោះ និយាយដោយមានភ្លើងកំហឹងចេញមកយើងសន្យាថាយើងនឹងជួយរំលឹកប្រាប់ថាទៅប្រលត់ភ្លើងកំហឹងសិនទៅណាឲ្យពេលគ្នាទៅវិញទៅមកក្នុងការប្រលត់ភ្លើងកំហឹងសិនចាំយើងទៅចែកគ្នាទៀតនៅពេលដែលយើងប្រលត់ភ្លើងកំហឹងរួចហើយយើងនឹងមកជជែកប្រស្រ័យតាក់ទងគ្នាដោយគ្មានហិង្សាអញ្ចឹងយើងចូលចំណុចទី4ទាំងអស់គ្នា អ្វីទៅដែលយើង ត្រូវធ្វើបន្តទៀតអ្វីដែលត្រូវធ្វើបន្តទៀតគឺចិញ្ចឹមអាហារចិត្តឲ្យអាហារទៅចិត្ត កុំចិញ្ចឹមឲ្យអាហារទៅតែរាងកាយអូខេឲ្យអាហារទៅចិត្តផងអ្នកទាំងគ្នាត្រូវដឹងថាជីវិតប្រចាំថ្ងៃរបស់យើងយើងខ្វល់ណាស់ខ្វល់ក្នុងការបំពេញតម្រូវការហើយនឹងបំពេញអាហារឲ្យកាយបំពេញតម្រូវការសម្ភារៈបំពេញអាហារឲ្យកាយរស់រៀនតទៅទៀត យើងបារម្ភខ្លាំងណាស់យើងប្រឹងណាស់មួយថ្ងៃមួយថ្ងៃត្រុកត្រុកត្រុកត្រុកត្រុករលុយចារកលុយដើម្បីបំពេញតម្រូវការផ្នែក សម្ភារៈរកលុយដើម្បីបំពេញតម្រូវការផ្នែកស្បៀងអាហារកាយប៉ុន្តែអ្នកនរគ្នាផ្លិចផ្លិចឲ្យអាហារទៅចិត្តហើយខ្ញុំចង់រំលឹកអ្នកនរគ្នាថា អាហាររបស់ចិត្តអាហាររបស់ចិត្តគឺអត់ចាំបាច់ឲ្យអ្នកទាំងអស់គ្នាចំណាយកម្លាំងចំណាយពេលចំណាយធម៌ពលទៅរកទេអូខេ អាហាររបស់ចិត្តគឺនៅក្នុងចិត្តរបស់អ្នកទាំងអស់គ្នា អាហាររបស់ចិត្តគឺនៅក្នុងដួងចិត្តដួងព្រលឹងរបស់យើងបេះដូងរបស់យើងរួចជាស្រេចជាទីកន្លែងមួយដែលមានអាហារដ៏សម្បូរបែបដ៏ស្រស់ស្ដំហើយអ្នកទាំងអស់គ្នាឲ្យអត់ចេះរីងស្ងួតទេអូខេមិនបាច់ចាំទៅចំណាយកម្លាំងកាយកម្លាំងចិត្តនិងពេលវេលាទៅរកលុយដើម្បីទិញអាហារឲ្យចិត្តទេអាហារផ្លូវចិត្តគឺនឹងត្រូវបានស្រូបយកដោយវិញ្ញាណរបស់យើងណា ដូចជាអាហារសម្ភារៈនិងអាហារផ្លូវកាយចឹងតើស្របដោយវិញ្ញាណយ៉ាងម៉េចខ្ញុំលើកឧទាហរណ៍ចក្ខុវិញ្ញាណគឺផ្នែករបស់យើងណាយើងជំនួសក្នុងការប្រឹងទៅរកលុយត្រឹកត្រឹកត្រឹកត្រឹកដើម្បីទិញទូរទស្សន៍កញ្ចក់កោងធំមហិមា ដាក់នៅក្នុងផ្ទះដើម្បីឲ្យភ្នែកអ្នក នៅក្នុងផ្ទះហ្នឹងបានមើលនៅរូបភាពដ៏ស្រស់ស្អាតជំនួសវាណាជំនួសដោយមិនបាច់ប្រឹងរកលុយទេ ប៉ុន្តែឲ្យអាហារផ្នែកមួយ ដែលល្អប្រសើរបំផុត គឺភាពញញឹមអ្នកនរគ្នាតែងតែមានខមមិនត្រឡប់មកម៉ាលីនរហូតថាស្រឡាញ់ភាពញញឹមរបស់ម៉ាលីនចេះពេលពេលដែលម៉ាលីនញញឹមនៅពេលដែលម៉ាលីនសើចគឺអ្នកនរគ្នាស្រឡាញ់អូខេអញ្ចឹងខ្ញុំសន្មពរឲ្យអាហារទៅ ផ្នែក នៃដៃគូរបស់អ្នកនរគ្នា នៃ អ្នករួមជីវិតសុខទុក្ខជាមួយអ្នកនរគ្នានោះ ឲ្យអាហារភ្នែកដ៏សំខាន់បំផុតគឺញញឹមស្នាមញញឹមដែលពោពេញទៅក្តីស្រឡាញ់ស្នាមញញឹមដែលពោពេញទៅដោយការថែទាំថ្នាក់ថ្នមចេញពីដួងចិត្តរបស់អ្នកទាំងអស់គ្នាអូខេវិញ្ញាណមួយទៀតអីគេសោតតវិញ្ញាណតិចឲ្យអាហារតិច ជំនួសពីការខំប្រឹងរកលុយដើម្បីឲ្យគ្រប់គ្នាមានសេវាកម្មអ៊ីនធឺណិតប្រើ ស្ដាប់ចម្រៀងពីទូរស័ព្ទស្ដាប់ចម្រៀងពី Siri ស្ដាប់ចម្រៀងពីកុំព្យូទ័រស្ដាប់ពីអីជំនួសការប្រឹងរកលុយនេះ ដោយប្រើពាក្យស្រឡាញ់ពាក្យវេទមន្ត ជាពាក្យវេទមន្តមានវេទមន្តមហិមាគ្មានអីប្រៀបបាន ពាក្យស្រឡាញ់នេះនិយាយទៅកាន់អ្នកណាហើយអ្នកនោះរីករាយនិយាយទៅកាន់អ្នកណាហើយអ្នកនោះមានកម្លាំងអូខេអញ្ចឹងជំនួសក្នុងការរកលុយដើម្បីឲ្យកូន ប្រពន្ធប្តីម្ដាយឪពុក ស្ដាប់ភ្លេងបាន ជំនួសដោយពាក្យថាកូនស្រឡាញ់ប៉ាកូនស្រឡាញ់ម៉ាក់ អូនស្រឡាញ់បងបងស្រឡាញ់អូនបានទេនិយាយបានរាល់ថ្ងៃនិយាយច្រើន កាន់ណាកាន់តែល្អកាន់ហ្នឹងទោះជាពាក្យនេះអ្នកទាំងអស់គ្នាអឺតន្ទិញដដែលដដែលណាកូនអ្នកដែលស្ដាប់នោះអត់ចេះធុញដែរកាន់តែនិយាយអ្នកដែលបានស្ដាប់ហើយតាមរយៈសោតវិញ្ញាណនោះកាន់តែរីករាយកាន់តែសុខស្រួលកាន់តែបានសុខអូខេអាហារមួយទៀតឲ្យអាហារដល់ជីវហាវិញ្ញាណដាតអូខេ អាហារដល់ជីវហារទៀតគឺអណ្ដាតហើយនឹងមាត់របស់យើងតើឲ្យយ៉ាងម៉េចណាជំនួសដោយការខំប្រឹងរកលុយដើម្បីនាំក្រុមគ្រួសារទៅញ៉ាំអាហារនៅក្នុងហាងថ្លៃថ្លៃដែលមានរសជាតិដ៏អស្ចារ្យជំនួសវាដោយគ្រាន់តែទឹកមួយកែវវិញទឹកមួយកែវគ្មានរសជាតិអីទាំងអស់តែទឹកមួយកែវដែលពោពេញទៅដោយក្តីស្រឡាញ់ទឹកមួយកែវពេលពោពេញទៅដោយភាពថ្នាក់ថ្នមនៅក្នុងនោះ ទឹកមួយកែវនេះនឹងចូលទៅ ក្នុងខ្លួនរបស់ យើងតាម រយៈជីវហា វិញ្ញាណរបស់យើង ហើយផ្ដល់នូវក្តី សុខបំផុតខ្ញុំលើកឧទាហរណ៍មួយឧទាហរណ៍ដូចខ្ញុំអញ្ចឹងពេលខ្ញុំត្រឡប់ពីធ្វើការទៅដល់ផ្ទះកូនប្រុសខ្ញុំគាត់ឃើញខ្ញុំរៀងដូចជាអស់កម្លាំងនឿយហត់អីចឹងគាត់សម្គាល់ឃើញគាត់ដើរទៅ ទូទឹកកកគាត់ចាក់ទឹកត្រជាក់មកកែវហើយគាត់យកមកឲ្យខ្ញុំថាម៉ាក់ញ៉ាំទឹកសិនទៅ ចាំសម្រាប់សុខណាស់សុខមែនតែនអូខេគ្រាន់តែទឹកមួយកែវទេកូនខ្ញុំមិនចាំបាច់ប្រឹងរកលុយដើម្បីនាំខ្ញុំទៅញ៉ាំអាហារឆ្ងាញ់ទេទឹកមួយកែវនេះគឺរសជាតិនៃក្តីស្រឡាញ់វាប្រសើរជាង អាហារដែលធ្លាក់មកពីឋានសួគ៌ទៅទៀត។ ហើយយើងលើឧទាហរណ៍និយាយលេងមួយយើងលើឧទាហរណ៍និយាយលេងមួយបើសិនជាដូចអ្នក នៅប្រចាំប្រទេសឲ្យអាហារអណ្ដាតយ៉ាងម៉េចគឺគេថើបជញ្ជក់មាត់គេថើបជញ្ជក់មាត់រហូតដល់អណ្ដាតរបស់គេនោះប៉ះគ្នានេះគឺជាអាហាររបស់ជីវហាវិញ្ញាណដ៏មានវេទមន្តបំផុត ដ៏អស្ចារ្យបំផុតណាពេលដែលផ្ដល់អាហារនេះឲ្យគ្នាហើយគឺផ្ដល់សេចក្តីសុខឲ្យគ្នាគឺផ្ដល់នៅក្តីស្រឡាញ់ឲ្យគ្នាផ្ដល់នៅការថ្នាក់ថ្នមឲ្យគ្នាបំផុតបើមិនជឿសាកមើលយើងចូលដល់អាហារមួយទៀតគឺផ្ដល់អញ្ញាអាហារដល់ខៀនវិញ្ញាណរបស់យើង គឺច្រមុះចាតើផ្ដល់អាហារដល់ខៀនវិញ្ញាណយ៉ាងម៉េចច្រមុះញ៉ាំអីច្រមុះញ៉ាំក្លិនមែនទេចាអញ្ចឹងជំនួសការទៅរកលុយដើម្បីទិញទឹកអប់ម៉ាកថ្លៃ ជូនដល់អ្នកដែលនៅមាន អ្នកដែលនៅក្នុង គ្រួសាររបស់យើងគឺយើងផ្ដល់នៅឱកាសដោយផ្ដល់នៅឱកាសដល់អ្នកនោះក្នុងការថើបស្រូបយកក្លិនធម្មជាតិដ៏ប្រហើររបស់យើងណាអត់ពិបាកទេគ្រាន់តែងូតទឹកឲ្យស្អាតណា សឹងថាមិនបាច់ដុសសាប៊ូក៏យើងអ្នកខ្លះមានក្លិនខ្លួនអូខេងូតទឹកដុសក្រូចឆ្មាអញ្ចឹងទៅប៉ុន្តែគ្រាន់តែងូតទឹកស្អាតហើយផ្ដល់ឱកាសដល់ដៃគូរបស់យើង ក្នុងការស្រូបយកក្លិនប្រហើរពីធម្មជាតិរបស់យើងវាប្រសើរជាងទឹកអប់ពីប្រទេសបារាំងទៅទៀតអូខេអ្នកនរគ្នាមិនជឿសាកមើលបើមិនជឿសាកមើលចា អូខេអាហារចុងអាហារមិនតន់ចុងក្រោយទេអាហារមួយទៀតគឺអាហារសម្រាប់កាយវិញ្ញាណផ្ដល់អាហារឲ្យរាងកាយរូបរាងរបស់យើងផ្ដល់អាហារឲ្យស្បែករូបរាងរបស់យើងចាអញ្ចឹងនៅក្នុងនេះខ្ញុំសំណូមពរឲ្យជំនួសការខំប្រឹងរកលុយដើម្បីទិញសម្លៀកបំពាក់ឲ្យដល់អ្នកនោះសម្លៀកបំពាក់ដែលលយសម្លៀកបំពាក់ដែលម៉ាកសម្លៀកបំពាក់ដែលថ្លៃកុំ កុំអីមិនបាច់ទេជំនួសវាណាដោយការថ្នាក់ថ្នមអោបក្នុងរវងដៃអោបប្តីក្នុងរវងដៃអោបប្រពន្ធក្នុងរវងដៃបបោះអង្អែលណាហើយក្នុងពេលដែលបបោះអង្អែលហ្នឹងឲ្យអាហារតិចផងប្រាប់ថាអូនស្រឡាញ់បងបងស្រឡាញ់អូនប៉ាស្រឡាញ់កូនម៉ាក់ស្រឡាញ់កូនកូនស្រឡាញ់ម៉ាក់កូនស្រឡាញ់ប៉ាបានទាំងអាហារត្រចៀកបានទាំងអាហារកាយបានទាំងអាហារចំោះបានទាំងអាហារគ្រប់យ៉ាងទាំងអស់ ណាអញ្ចឹងមិនបាច់ចាំខ្វល់ប្រឹងទៅរកលុយដើម្បីទិញសម្លៀកបំពាក់ប្រឹងត្រាក់ត្រាក់ត្រាក់ត្រាក់នឿយហត់អស់កម្លាំងណាដើម្បីទិញបានសម្លៀកបំពាក់ដល់លយអស់ចាមិនបាច់ទេជំនួសកន្លែងនេះ ដោយការថ្នាក់ថ្នមដោយការបបងអែលពេលកូនចាញ់ពីរៀនឃើញកូនមកបែកញើសជោកហត់ដោយសារធាក់កង់មកពីរៀន គ្រាន់តែយកដៃអែលស្មាកូនអែលថ្ពាល់កូនខត់ឲ្យកូនញ៉ាំទឹកមួយកែវឲ្យសម្រាកសិនណាវាប្រសើរជាងដែលខំប្រឹងរកលុយដើម្បីទិញម៉ាស៊ីនត្រជាក់ដាក់ឲ្យត្រជាក់កាយកូនទៅទៀតណាអាហារចុងក្រោយ នេះគឺជាអាហារដ៏ពិបាកធ្វើបំផុតព្រោះជាអាហារសម្រាប់វិញ្ញាណទី6យើងមិនដឹងទាំងមិនទាំងដឹងខ្លួនឯងផងថាយើងម្នាក់ម្នាក់ មានវិញ្ញាណទី6អូខេហើយយើងពិបាកក្នុងការទទួលដឹងថាធ្វើមិនទៅយើងដឹងថាយើងមានញាណវិញ្ញាណទី6នោះអូខេវិញ្ញាណទី6របស់យើងនេះអត់មានអីពិបាកទេគឺដួងចិត្តរបស់យើងគឺការគិតការភ្ជាប់ពីការគិតនៃខួរក្បាលមកកាន់បេះដូងរបស់យើងនឹងហើយគឺជាញាណវិញ្ញាណមួយទី6របស់យើងដែលអ្នកទាំងអស់គ្នាមិនជឿថាវាអាចមានអូខេការឲ្យអាហារដួងវិញ្ញាណនេះតើយើងត្រូវធ្វើយ៉ាងម៉េច ការឲ្យអាហារដួងវិញ្ញាណនេះគឺឲ្យអាហារតាមរយៈការគិតគិតដល់ម្នាក់ទៀតដោយវិជ្ជមានគិតដល់ម្នាក់ទៀតដោយមានក្តីស្រឡាញ់គិតដល់ម្នាក់ទៀតដោយមានក្តីសន្តោសគិតដល់ម្នាក់ទៀតដោយរំពឹងទុកនៅសេចក្តីល្អនឹងកើតឡើងចំពោះអ្នកនោះមានន័យថាជូនពរជូនពរអ្នកនោះនៅសេចក្តីល្អទាំងអស់នេះហើយ ដែលជាការឲ្យចំណៃទៅដួងវិញ្ញាណអ្នកទាំងអស់គ្នាអត់ជឿទេប៉ុន្តែខ្ញុំជឿ នៅពេលដែលខ្ញុំគិតស្រឡាញ់មនុស្សដែលនៅជុំវិញខ្លួនខ្ញុំខ្ញុំចង់ឲ្យអ្នកទាំងអស់នោះបានក្តីសុខខ្ញុំគិតប្រាថ្នាទៅសេចក្តីសុខរបស់អ្នកទាំងអស់នោះសេចក្តីសុខនឹងអាចកើតមានដល់អ្នកទាំងអស់នោះបើមិនជឿទេសាមានថាឲ្យសាឯងពួកមនុស្សយើងមានប៉ុណ្ណឹងបើមិនជឿមានតែឲ្យសាអូខេការគិតការឲ្យអាហារដួងចិត្តដោយវិជ្ជមាននេះវាជួយយើងច្រើនមិនបាច់ចាំដល់ថាអត្តពល ដែលប្រយោលដោយអរូបីឯងវាមានអត្តពលដោយផ្ទាល់ហើយនឹងរូបីតែម្ដងណាខ្ញុំលើកឧទាហរណ៍ពេលយើងទៅធ្វើការកូនទៅរៀនអង្គុយធ្វើការនឹកគិតអវិជ្ជមានដល់កូនអើយកូនអញមិនដឹងជាទៅរៀនអូវាដើរសែបគប់ពួកម៉ាក់ពួកភឿនជក់ថ្នាំជក់អីទៅហើយគេនាំខូចនាំអីទៅអញហើយគិតមិនបើខូចកូនមួយនឹងគិតមិនទៅណានៅពេលដែលយើងគិតអវិជ្ជមានបែបនេះទៅដល់កូនហ្នឹងណា នៅពេលយើងមកដល់ផ្ទះកូនមកដល់ផ្ទះជួបគ្នាយើងប្រកាសជាសួរកូនបើថាអ្នកដែលមានអឺថាចិត្តរៀងស្ងប់មិនឆេវឆាវគាត់សួរកូនថាកូនណាកូនកូនឯងទៅរៀនណាមានខ្សែគប់ពួកម៉ាក់ជក់ថ្នាំជក់អីអត់កូនស្គាល់ពួកវាអីទេឬមួយក៏កូនឯងនៅឆ្ងាយពីពួកវាណាកូនអើយកុំទៅខ្សែគប់មួយពួកជក់ថ្នាំជក់អីធ្វើឲ្យម៉ាក់ពិបាកចិត្តធ្វើឲ្យប៉ាពិបាកចិត្តណាកូនកុំធ្វើបាបចិត្តម៉ាក់កុំធ្វើបាបចិត្តប៉ា នៅពេលដែលយើងនិយាយបែបនេះណាដោយសារតែអត្តពលនៃការគិតអវិជ្ជមានរបស់យើងណាអត្តពលនៃដួងវិញ្ញាណដែលយើងគិតហ្នឹងវាអវិជ្ជមានចំពោះកូនយើងនឹងចាញ់សម្ពាធសម្ដីបែបនេះតិចច្រើននឹងធ្វើឲ្យកូនរបួសនឹងធ្វើឲ្យកូនគិតថាប៉ាម៉ាក់មិនទុកចិត្តខ្ញុំនឹងធ្វើឲ្យកូនគិតថាប៉ាម៉ាក់គិតថាខ្ញុំជាក្មេងខូច ឬក៏ពេលខ្លះអាចធ្វើឲ្យកូនភ័យអាចធ្វើឲ្យកូនបារម្ភជាមួយយើងព្រោះយើងគិតរឿងបារម្ភអញ្ចឹងអាចធ្វើឲ្យកូនគិតរឿងបារម្ភជាមួយយើងដែរគ្នាជិះកង់ទៅរៀនភ័យរឿងខ្លាចពួកជក់ថ្នាំញៀនណាឬក៏រាប់អានពួកម៉ាក់គិតរហូតថាតិចលោប៉ះចំអាអ្នកជក់ថ្នាំមើលប៉ាម៉ាក់អញខឹងងាប់ហើយឬក៏មិនទៅណាយើងបង្កនៅរបួសដល់កូន ខ្ញុំលើកឧទាហរណ៍ផ្ទុយមកវិញការឲ្យអាហារដួងវិញ្ញាណដោយវិជ្ជមានបែបណា ឧទាហរណ៍យើងចេញទៅធ្វើការដូចគ្នាកូនចេញទៅរៀននៅពេលដែលយើងនៅកន្លែងធ្វើការយើងអង្គុយគិតថាកូនខ្ញុំទៅរៀនណាប្រហែលជាជួបនៅមិត្តល្អល្អច្រើនហើយគេអាចមានមិត្តចិត្តស្និទ្ធដែលអាចនិយាយរឿងរបស់គេពិបាកប៉ុណ្ណាប្រាប់មិត្តនោះសុខប៉ុណ្ណាប្រាប់មិត្តនោះចែករំលែកជាមួយគ្នាឬមួយប្រហែលជាអាចបង្កើតក្លឹបរៀនជាមួយគ្នាជួយជួយបញ្យលគ្នាទៅវិញទៅមកហើយរៀនបកកែទៀតមើលទៅណាអានេះគឺជាការឲ្យអាហារដួងចិត្តវិជ្ជមាន នៅពេលដែលយើងមកដល់ផ្ទះគឺចូលផ្ទះដោយញញឹមញញែមកូនមកដល់ផ្ទះដែរណាយើងអាចសួរកូនថាហើយកូនកូនឯងមានជួបមិត្តភ័ក្តិដែលអាចគិតថាជាមិត្តភ័ក្តិជិតស្និទ្ធរបស់កូនឯងនៅណាប្រុសហើយក៏ស្រីកូនហើយគេចូលចិត្តរាប់អានកូនឯងអត់កូនឯងចូលចិត្តរាប់អានគេអត់គេចូលចិត្តអីគេកូនឯងចូលចិត្តអីគេដែរចែកម្លែកគ្នាអីអត់កូនហើយមាននៅមានមិត្តភ័ក្តិជិតស្និទ្ធនៅ ឬមួយក៏មានមិត្តភ័ក្តិដែលដែលជួយបញ្យលមេរៀនកូនពេលកូនអត់យល់អីកន្លែងណាមានដែរកូនឃើញទេនៅពេលដែលយើងនិយាយបែបនេះទៅកាន់កូន គឺយើងបង្កើតក្តីសង្ឃឹមឲ្យកូន យើងលើកទឹកចិត្តឲ្យកូនដឹងថាប៉ាម៉ាក់របស់ខ្ញុំ រំពឹងឲ្យខ្ញុំមានសេចក្តីសុខនៅក្នុងជីវិតប៉ាម៉ាក់របស់ខ្ញុំរំពឹងឲ្យខ្ញុំមានជីវិតមួយ ដែលជាជីវិតរបស់ខ្ញុំផ្ទាល់ ហើយខ្ញុំក៏ត្រូវតែឲ្យប៉ាម៉ាក់របស់ខ្ញុំមានជីវិតមួយដែលជាជីវិតផ្ទាល់របស់ពួកគាត់ហើយយើងនឹងសុខសប្បាយទាំងអស់គ្នាអតិពលនៃការគិតវិជ្ជមាននិងអតិពលនៃការគិតអវិជ្ជមាន វានឹងធ្វើឲ្យកើតឡើងនៅរឿងហេតុនៅក្នុងជីវិតរបស់យើងបើយើងគិតវិជ្ជមានរឿងកើតវិជ្ជមានបើយើងគិតអវិជ្ជមានរឿងកើតអវិជ្ជមានដោយសារតែពេលដែលយើងគិតអវិជ្ជមាន ការគិតនោះវាជះអតិពលមកលើទង្វើរបស់យើងអូខេអញ្ចឹងសរុបឡើងវិញគឺចង់មានន័យថា ការឲ្យអាហារដួងវិញ្ញាណនេះគឺធ្វើការរំពឹងធ្វើការគិតដោយវិជ្ជមានគិតស្រឡាញ់គិតថ្នាក់ថ្នមគិតថែទាំគិតសន្តោសកុំគិតអវិជ្ជមានខ្ញុំស្របឡើងវិញនៅ4ចំណុចនេះ ដែលជួយឲ្យយើងអាចមានជីវិតគ្រួសារមួយគ្មានកំហឹងជីវិតគ្រួសារមួយដែលអាចស្គាល់សុភមង្គលអូខេទី1គឺពន្លត់ភ្លើងកំហឹងជាបន្ទាន់មុននឹងជជែកវែកញែកទី2 គឺប្រាប់ទៅម្នាក់ទៀតណាថាយើង ពេលដែលខឹងគឺយើងឈឺពេលដែលខឹងគឺយើងសោចសោកហើយយើងកំពុងតែរៀនពន្លត់ភ្លើងកំហឹងនោះហើយទី3សុំជំនួយ ពីអ្នកជាជាដៃគូកំហឹងរបស់យើងនោះសុំជំនួយឲ្យគេជួយយើងក្នុងការពន្លត់កំហឹងនេះផងសុំជំនួយឲ្យគេជួយយើងក្នុងការមានការ ប្រស្រ័យតាក់ទងគ្នាដោយគ្មានហិង្សានេះផង ទី4គឺឲ្យអាហារផ្លូវចិត្តចិញ្ចឹមរាងកាយ ចិញ្ចឹមឲ្យសម្ភារៈមករាងកាយក៏ត្រូវចេះចិញ្ចឹមផ្លូវចិត្តដោយឲ្យអាហារទៅចិត្តអាហារនេះយើងសម្បូរស្ដុកស្ដំណាស់កាន់តែឲ្យកាន់តែមាន កាន់តែបាន ស្រូបយកកាន់តែស្ដុកស្ដំអូខេយើងនឹងក្លាយទៅជាអ្នកមានទាំងអស់គ្នាគឺអ្នកមានផ្លូវចិត្តអូខេចាអញ្ចឹង4ចំណុចនេះ គឺជារឿងសំខាន់ដែលយើងត្រូវធ្វើជាមួយគ្នានៅក្នុងជីវិតគ្រួសារជីវិតប្តីហើយនឹងប្រពន្ធជីវិតឪពុកម្ដាយហើយនឹងកូនត្រូវតែធ្វើរួមគ្នាបើយើងមិនធ្វើរួមគ្នាទេយើងពិបាកក្នុងការមានសេចក្តីសុខរួមគ្នាណា ខ្ញុំចង់លើកឧទាហរណ៍បន្ថែមខ្ញុំលើកឧទាហរណ៍ដូចក្នុងដើម្បីឲ្យងាយយល់នៅក្នុងថាសម័យឃើញសម័យឃើញថា រស់សុខស្រួលជាមួយគ្នានឹងមិនខ្ញុំលើកឧទាហរណ៍ឧទាហរណ៍ទី1សម្រាប់លោកប្តីដែលធ្វើការនៅខាងក្រៅហត់នឿយហើយប្រពន្ធជាមេផ្ទះខ្ញុំលើកឧទាហរណ៍ថាឧទាហរណ៍ពេលដែលគាត់ធ្វើការគាត់រងសម្ពាធច្រើនគាត់មានភាពតានតឹងគាត់ stress គាត់តបប្រមល់គាត់ថប់អារម្មណ៍ដោយសារការងាររបស់គាត់ ទី1ទី2គាត់ stress គាត់តបប្រមាថគាត់ថប់អារម្មណ៍ដោយសារតែរែកអំរែកអំរែកគ្រួសារអំរែកថាត្រូវតែមានអាហារគ្រប់គ្រាន់មាន សម្ភារៈគ្រប់គ្រាន់ឲ្យអ្នកទាំងអស់គ្នានៅក្នុងផ្ទះហ្នឹងរស់នៅដែលមានសេចក្តីសុខជាអំរែកធ្ងន់របស់បរោះអូខេស្ត្រីមានអំរែករបស់ស្ត្រី បរោះមានអំរែករបស់បរោះអញ្ចឹងខ្ញុំសំណូមពរ បងបងដែលជាលោកប្តីអូន អូនដែលជាលោកប្តីណាខ្ញុំសនំពរនៅពេលមកដល់ផ្ទះនៅពេលដែលនឿយហត់អស់កម្លាំងនិយាយក៏មិនចង់និយាយខ្ញុំសុំសនំពរឲ្យនិយាយបន្តិចអូខេមកដល់ផ្ទះសុំសុំប្រពន្ធបើសិនជាប្រពន្ធកំពុងធ្វើមហូបណាអូនឈប់ធ្វើមហូបបន្តិចសិនបានទេផ្អាកធ្វើមហូបបន្តិចសិនណាណាអោបបងក្នុងរង្វង់ដៃអូនឲ្យណែន បងចង់សម្រាកនៅក្នុងរង្វង់ដៃរបស់អូន អោបបងឲ្យណែន ហើយឲ្យអាហារចិត្តបងបន្តិចមកចាំបង ជួយធ្វើអាហារកាយជាមួយគ្នាអូខេអាចធ្វើបានអត់អាចធ្វើបានអត់បរោះបរោះកុំគិតថាក្នុងនាមជាបរោះទៅសុំក្តីស្រឡាញ់ទៅសុំការថ្នាក់ថ្នមពីប្រពន្ធគឺជារឿងថោកទាបមិនមែនទេយើងជាបរោះ ក៏មានតម្រូវការ នៃការថែទាំថ្នាក់ថ្នមទុនភ្លុននេះដូចជាស្ត្រីដែរអត់ខុសគ្នាទេជឿខ្ញុំមកសាកមើលអ្នកទាំងអស់គ្នានឹងដឹងថាបេះដូងមកទាំងអ្នកទាំងអស់គ្នាលោតខុសពីចង្វាក់ធម្មតានៅពេលដែលធ្វើបែបនេះនៅពេលដែលសុំក្តីថ្នាក់ថ្នមហើយប្រាប់ប្រពន្ធថាអូនបងត្រូវការសម្រាកនៅក្នុងរង្វង់ដៃរបស់អូនឲ្យអាហារចិត្តបងបន្តិចមកចាំបងជួយធ្វើម្ហូបអូនវិញធ្វើបានទេចាសាកទាំងអស់គ្នាណា ខ្ញុំលើកឧទាហរណ៍មួយទៀតសម្រាប់ករណីប្រពន្ធនៅធ្វើការក្រៅផ្ទះនៅស្រុកខ្មែរយើងកម្រដែលប្តីនៅផ្ទះហើយប្រពន្ធអ្នកធ្វើការប៉ុន្តែក៏វាអាចមានដែរខ្ញុំក៏លើកទីហោះក្នុងករណីស្ត្រីដែលគាត់ធ្វើការនៅ ខាងក្រៅគាត់ហត់នឿយណាស្ត្រីដែលធ្វើការនៅខាងក្រៅមិនថាប្រទេស ណាឬក៏ប្រទេសណាឯតែតែប្រឈមប្រឈមនឹងការងារក្នុងផ្ទះផងការងារក្រៅផ្ទះផងយូរយូរទៅគាត់មានអារម្មណ៍ថាខ្លួនមួយរែកមិនអស់ទេ ណាខ្លួនមួយធ្វើមិនអស់ទេគាត់ហត់គាត់នឿយខ្ញុំសុំវិញភរិយាបែបនេះនៅពេលដែលចូលមកដល់ផ្ទះហត់នឿយកុំទៅទួញយំសោយសោកម្នាក់ឯងគេអត់ដឹងទេគេអត់ដឹងទេកុំរំពឹងឲ្យគេយល់ចិត្តគេអត់ដឹងទេអូខេអញ្ចឹងខ្ញុំសូមថាសុំគេទៅបើចង់បានអីសុំគេទៅបើគេចង់បាឲ្យឲ្យចង់ឲ្យគេឲ្យអាហារចិត្តណាអញ្ចឹងពេលដែលត្រឡប់មកដល់ផ្ទះជួបលោកប្តីគាត់ថាបងអូនហត់ទេ អោបអូនតិចមើលអូនចង់សម្រាកនៅក្នុងរង្វង់ដៃបងកេងកោយទ្រូងបងបានទេធ្វើបានទេឬមួយក៏ប្រាប់លោកប្តីថាអូយហត់ដល់បងមួយថ្ងៃបោះល្ងាចធ្វើការហើយពាក់ស្បែកជើងកែងតឹងអូយតឹងឈាមរត់មិនស្មើគ្នាឡើងតឹងជើងផ្អឹសហ៎បងសម្លាញ់អូនអាចកេងហើយសដោកជើងនៅលើផ្លូវបងដាក់ជើងឲ្យខ្ពស់ដើម្បីឲ្យឈាមរត់ស្មើល្អពេញបានអត់បងធ្វើបានទេ ហេងសយពេលហ្នឹងលោកប្តីគាត់ឃើញប្រពន្ធបែបហ្នឹងគាត់ចង់ឲ្យអាហារផ្លូវចិត្តប្រពន្ធថែមទៀតអាហារផ្លូវចិត្តដែលតាមរយៈរាងកាយរបស់ប្រពន្ធគាត់ម៉ាស្សាបាតជើងឲ្យប្រពន្ធអីចឹងទៅពេលនោះសេចក្តីសុខនឹងកើតឡើងហើយខ្ញុំលើកឧទាហរណ៍មួយទៀតណាឧទាហរណ៍ថាធ្វើការងារក្រៅផ្ទះទាំងអស់គ្នាមកដល់ផ្ទះហត់រៀងខ្លួនប៉ុន្តែឃ្លានញ៉ាំសឡមជូរប្រពន្ធសួរខ្លួនឯងថា បើសិនជាស្លោម្នាក់ឯងបុកគ្រឿងផងអីផងទៅមិនរួចទេអញ្ចឹងកុំធ្វើម្នាក់ឯងបានទេធ្វើអាហារពេលល្ងាចមួយពេលនឹងរួមគ្នាណាបបួលគ្នាធ្វើមហាពេលល្ងាចមួយពេលនឹងរួមគ្នាដើម្បីបានសម្លមជូរមួយឆ្នាំងញ៉ាំឲ្យឆ្ងាញ់ទាំងអស់គ្នាក្នុងពេលល្ងាចនោះប្រពន្ធហាន់គ្រឿងទៅប្តីបុកគ្រឿងទៅ កូនស្រីបេះតកួនទៅកូនប្រុសដាំបាយទៅកន្លះម៉ោងមិនដល់ហង បានអាហារញ៉ាំរួមគ្នាអី ហើយអត់ហត់ទៀតហើយក្នុងពេលដែលយើងធ្វើអាហាររួមគ្នានឹងយើងអាចជជែកគ្នាពីជីវិតប្រចាំថ្ងៃរបស់យើងណាកូនទៅរៀនជួបមិត្តភ័ក្តិ ដែលស្រឡាញ់កូនណាអឺថាថ្នាក់ថែទាំកូនឃើញកូនស្រេកទឹកគេចែកទឹកឲ្យកូនញ៉ាំណាម៉ាក់ទៅធ្វើការជួបអ្នកដែលមានចិត្តល្អប៉ាទៅធ្វើការជួបអ្នកធ្វើការជាមួយដែលឆ្លាតដែលប្រកែកឧទាហរណ៍ណាអញ្ចឹងក្នុងកំឡុងពេលដែលធ្វើអាហារពេលល្ងាចនោះយើងនៅបង្កើតបាននៅបរិយាកាសដ៏កក់ក្ដៅមួយសម្រាប់ជីវិតគ្រួសាររបស់យើងអ្នកទាំងអស់គ្នានឹងគិតថាបើនិយាយគឺវាស្រួលតែធ្វើទៅវាពិបាក ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាធ្វើបាន នៅតាមចំណុចទី1ទី2ទី3ទី4នេះណាអ្នកទាំងអស់គ្នានឹងអាចសាងនៅបរិយាកាសគ្រួសារដែលមានសេចក្តីសុខនិងមានសុភមង្គលបានខ្ញុំជឿថាអ្នកទាំងអស់គ្នាធ្វើបានខ្ញុំជឿតែអ្នកទាំងអស់គ្នាធ្វើបានព្រោះថាខ្ញុំធ្វើបានអ្នកទាំងអស់គ្នាក៏ធ្វើបានដែរហើយមិនមែនមានតែខ្ញុំមួយធ្វើបានទេមានគ្រួសារជាច្រើនដែលធ្វើបានអ្នកទាំងអស់គ្នាឃើញអ្នកទាំងអស់គ្នាតែនិយាយថាមានតែក្នុងរឿងកុននេះប៉ុន្តែការពិតគឺមានអូខេ ព្យាយាមទាំងអស់គ្នាសាកល្បងទាំងអស់គ្នា រួមដៃគ្នា ដើម្បី មានជីវិតគ្រួសារមួយដែលមាន សុភមង្គលសុខសាន្តទាំងអស់គ្នា ហើយនឹងមិនមាន កំហឹងឆាបឆេះជាប្រចាំនៅក្នុងគ្រួសារអរគុណច្រើននៃការ តាមដានវីដេអូនេះ បើសិនជាយល់ថាមានប្រយោជន៍កុំភ្លេចណា like មួយផង ហើយចែករំលែកទៅ គ្នាយើងណាដើម្បីឲ្យ មានប្រយោជន៍ដល់អ្នកផ្សេងទៀតហើយយើងនឹងបានរស់នៅដោយមានសេចក្តីសុខទាំងអស់គ្នា